ឲ្យប្របណ្ណាការ ទៅលើស្ត្រីពេកយើងដឹងទាំងអស់គ្នាហើយថាប្របណ្ណាការឬក៏យើងហៅថាមហិតគឺមិនមែនស្ថិតនៅក្នុងរុគននិកាឬក៏សរតនិកាទេប៉ុន្តែវាជារបស់មួយ ដែលចាំបាច់ត្រូវតែមានសម្រាប់ការរៀបអាពាហ៍ពិពាហ៍ មានន័យថាប្រសិនបើការនិកាសមួយមិនបានរំលឹកអំពីប្រាក់មហិរប្រាក់បណ្ណការឬក៏ប្រាក់សិកវិននោះគឺមានន័យថាការនិកាសនោះសះប៉ុន្តែចាំបាច់សមាសភាពបរិយាប្រិយត្រូវតែផ្ដល់ឲ្យស្ត្រី ដែលជាប្រពន្ធរបស់ខ្លួនជាយើងឃើញថាឧលមាបានលើកឡើងជុំវិញបញ្ហានេះដោយសារវាជា របស់មួយដែលចាំបាច់ត្រូវតែមានក្នុងពេលរៀបអាពាហ៍ពិពាហ៍ព្រោះវាបដូរទៅនឹងខ្លួនប្រាណរបស់ស្ត្រីដោយដែលយើងបានរំលឹកគ្នាកន្លងមកប៉ុន្តែសួរថាតើប្រាក់បណ្ណការនោះត្រូវមានចំនួនកំណត់ពិតប្រកបត្រឹមប៉ុន្មានឬក៏វាជាការបើកទូលាយសម្រាប់អ្នកដែលមានលទ្ធភាពទៅតាមលទ្ធភាពរបស់ខ្លួនអាស្រ័យទៅលើការពិភាក្សាគ្នាជាមួយសមាជិកភាពស្ត្រី ដែលនឹងខ្លាយទៅជាប្រពន្ធរបស់ខ្លួនឬក៏មានកំណត់ច្បាស់លាស់ចំណុចនេះគឺអ៊ុលម៉ាមានការលើកឡើងថាការប្រាក់តេតើនឹងប្រាក់ស៊ីកាវិននេះឬក៏ប្រាក់បណ្ណការនេះมันមានចំនួន កំណត់ពិតប្រាកដទេក៏ប៉ុន្តែអ្វីដែលស្ថិតនៅក្នុងសណារបស់នប៊ីយើងមូហាម៉ាឌុនសុលសាឡាំគឺប្រាក់បណ្ណការឬក៏ប្រាក់មហានេះកាន់តែទៀតគឺកាន់តែប្រសើរមានន័យថា ច្បាប់លើកទឹកចិត្តឲ្យការបន្ធូរបន្ថយសម្រាប់ប្រាក់ស៊ីកវិតនេះព្រោះប្រសិនបើក្នុងករណីវាខ្ពស់ពេកវាលំបាក ក្នុងការរកដើម្បីប្រគ្រប់សម្រាប់ការរៀបអាពាហ៍ពិពាហ៍មួយជាយើងឃើញថា ក្នុងសុណាត់មានន័យថាជាការប្រសើរបំផុត គឺបន្ធូរបន្ថយប្រាក់ស៊ីកវិតនេះ ទី1អ៊ុលម៉ាបានលើកឡើងថាហេតុផលដែលទាក់ទងនឹងការបន្ធូរបន្ថយនេះវាមានហេតុផលមួយចំនួន ទី1វាជាទង្វើរបស់នប៊ីយើងមូហាម៉ាឌុនសុលឡាហ៍សាឡាមព្រោះយើងឃើញថាសូម្បីតែការរៀបអាពាហ៍របស់លោកក៏ដាក់ប្រាក់ស៊ីកវិននឹងទៀតហើយកូនចៅរបស់លោកដែលរៀបអាពាហ៍ពិពាហ៍ក៏លោកបានដាក់ប្រាក់ស៊ីកវិននេះឬក៏កំណត់ការស៊ីកវិននេះគឺទៀតផងដែរ ចឹងអ៊ុលាម៉ាបានលើកឡើងថានប៊ីយើងមូហាម៉ាត់សុសឡាមគឺចន្លោះពីដែលស៊ីកវិនសម្រាប់ខ្លួនលោកសម្រាប់លោកផ្ដល់ឲ្យប្រពន្ធរបស់លោកនិងកូនស្រីរបស់លោកនេះគឺចន្លោះប្រហែលជា400ទៅ500ដិរហាំដិរហាំនេះគឺជាលុយសម័យដើមនៅ ប្រទេសអារ៉ាប់នេះគឺជាលុយប្រាក់មានន័យថាប្រាក់សុទ្ធប្រាក់ដួងណា ដែលឧលមាបានលើកឡើងថាចំនួនទម្ងន់របស់វាដែលគិតជាលុយរីយ៉ាលុយលុយប្រទេសអារ៉ាប៊ីបច្ចុប្បន្ននេះ ប្រហែលជា110ដុល្លារជាង110រីយ៉ាជាងតែប៉ុណ្ណោះឯងចឹងមានន័យថាបើយើងគិតជាលុយខ្មែររបស់យើងវិញប្រហែលជា100000 100000លុយខ្មែរជាងទេបើសិនជាគិតថាតម្លៃ100 100 112 113ដុល្លារនេះ112 113រីយ៉ានេះអញ្ចឹងមានន័យថាវាជា ជាជាចំនួនមួយដែលទៀបណាដែលទៀបដែលទៀបប៉ុន្តែវាមិនមែនទៀបពេកទេវាធនមួយដែលអាចទទួលយកបាន ហើយបើយើងឃើញជាក់ស្ដែងថាសូម្បីតែកូនរបស់នប៊ីយើងមូហាម៉ាត់សាឡាមដែលលោកបានរៀបរៀបការឲ្យនោះបើសិនជាលោកទាប៉ុន្មានក៏គ្មានអ្នកណាមួយបដិសេធដែរក៏ប៉ុន្តែអ្វីដែលនប៊ីយើងបានរំលឹកឬក៏ធ្វើផ្ទាល់ទង្វើរបស់លោកគឺចំនួនទៀតមានន័យថាដាក់ស៊ីកវិនឲ្យទៀត ទី2ហេតុផលទី2គឺជាប្រសាសន៍របស់នប៊ីយើងមូហាម៉ាត់សាឡាមតែម្ដងដូចជានប៊ីបានរំលឹកថាអ៊ីលតាមីសវឡូខតាមិនមិនហាឌីតមានន័យថាចូលអ្នករកឲ្យបានមកសូម្បីតែចិញ្ចៀនធ្វើពីដែកមួយវងក៏ដោយនេះដំណើររឿងរបស់បរិសម្នាក់ដែលនប៊ីរៀបការស្ត្រីម្នាក់ដែលគាត់លះបង់ខ្លួនគាត់ដើម្បីនប៊ីប្រសិនមិននប៊ីព្រមប៉ុន្តែនប៊ីលោកមិនចាប់អារម្មណ៍ក៏សាហាបម្នាក់គាត់ថាបើសិនជារ៉ាសូលឡោះលោកមិនត្រូវការទេទុកឲ្យឡើង ចឹងនវីក៏អនុញ្ញាតរៀបការស្ត្រីនោះឲ្យទៅបរិះនោះប៉ុន្តែនវីឲ្យគាត់រកស៊ីកវណ្ណរកប្រាក់មហិតហ្នឹងណាហើយដល់បរិះហ្នឹងគាត់រកអីអត់បានអត់មាននៅក្នុងខ្លួនសោះដល់ចឹងក៏គាត់ថាសូម្បីតែចិញ្ចៀនដែកមួយវងក៏ដោយក៏ឯងក៏អាចដាក់ស៊ីកវណ្ណបានដែរអញ្ចឹងកន្លែងនេះចង់និយាយថាបើយើងមើលអ្វីដែលនវីបានណែនាំចុងក្រោយនេះសំដៅទៅលើថាវាតិចវាតិចមែនទេ រហូតដល់មានហាឌីសមួយដែលឧឡាម៉ាខ្លះវាជាហាឌីសមួយដែលដអ៊ីសប៉ុន្តែយើងអាចយកមកដើម្បីជាការរំលឹកទៅលើតកតទៅនឹងបញ្ហាការចំណាយស៊ីកវ៉ាន់អីដែលទៀបកាន់តែប្រសើរនោះគឺអាចយកប្រសាសន៍នេះមកដាក់ជាជាការលើកទឹកចិត្តបានដោយហាឌីសមួយដែលមានបានលើកឡើងថាអវមុននីសាអ៊ីបារកាតាអៃសរុហ៊ុនណាមុណាមុណាតា មានន័យថាស្ត្រីដែលមានឧត្តមភាពទទួលបាននៅបរិកាសធំដុំនោះគឺភាពសម្រួលរបស់នាងទៅលើ ការចំណាយ មានន័យថាចំណាយទៅលើប្រាក់ស៊ីកវិនគឺគាត់យល់ព្រមទោះបីជាចំនួនមួយ ដែលទៀបក៏ដោយក៏គាត់យល់ព្រមមានន័យថាគឺស្ថិតនៅក្នុងចំណោមស្ត្រីដែលទទួលបានបរិកាសនៅរ៉ហ្មាត់ពីអល់ឡោះស៊ុបហានតាឡាហេតុផលទី3ដែលសុនណះនប៊ីឲ្យសម្រួលក្នុងការទទួលឬក៏ការកំណត់យកប្រាក់ស៊ីកវិននេះ ដោយសារថាកាលណាតិចយើងដឹងថាចំនួនតិចវាជាចំនួនមួយដែលស្រួលហើយកាលណាចំនួនមួយដែលស្រួល មានន័យថាការរៀបអំពីពីពីឬក៏ការរើសដៃគូសកលដើម្បីរៀបការស្របកាត់តាមអ៊ីស្លាមនេះវាកើនជាធម្មតាកាលណាមធ្យោបាយដើម្បីទៅរៀបអំពីពីចំណាយតិចគឺមានន័យថាការរៀបការនោះគឺចំនួនអាចកើនផ្ទុយទៅវិញប្រសិនបាទមធ្យោបាយដើម្បីរីកឈានដល់ការរៀបអំពីពីនោះវាត្រូវការចំណាយច្រើនហើយមនុស្សរលុយមិនបាន គឺមានន័យថាការរៀបអាពាហ៍ពិពាហ៍ត្រូវកាត់បន្ថយអញ្ចឹងវាផ្ទុយពីអ្វីដែល មានបញ្ជាក់នៅក្នុងសុណារបស់នប៊ីយើងគឺនប៊ីត្រូវការឲ្យមនុស្សរៀបអាពាហ៍ពិពាហ៍ឲ្យស្របច្បាប់ដើម្បីឲ្យបាន កូនបានកៅច្រើនព្រោះនប៊ីលោកមានមោទនភាពជាមួយនឹងឧម៉ាត់របស់គាត់កាន់ឧម៉ាត់របស់គាត់ច្រើនចំណុចទី4ហេតុផលទី4ដែលត្រូវបន្ធូរបន្ថយសម្រាប់ការ ដាក់ប្រាក់ស៊ីកវិននេះគឺដោយសារថាប្រសិនបាទបរិះនិងស្ត្រីរៀបការជាមួយគ្នា ដោយឯកភាពទៅលើប្រាក់ស៊ីទៅវិញទៀតចឹងកាលណាមានបញ្ហាអ្វីកើតឡើងវាងាយស្រួលក្នុងការដោះស្រាយចង់និយាយថាកាលណាយើងដាក់ស៊ីកវិនឬក៏សមាជិកបរិបទដាក់ស៊ីកវិនឯកភាពនេះជាមួយស្ត្រីដែលការយល់ព្រមស៊ីកវិនដែលមានកម្រិតមួយទៀតមានន័យថាតិចតួចដែលអាចទទួលយកបានបើសិនជាមានចំនួនកើតឡើងឬក៏មានបញ្ហាកើតឡើងរវាងប្តីប្រពន្ធនេះមិននៅជាមួយគ្នាបានទេគឺត្រូវដោះស្រាយស៊ីកវិនឧទាហរណ៍ថា ស្ត្រីក្នុងករណីខ្លះស្ត្រីត្រូវតែឲ្យស៊ីលវិនទៅខាងបរិបវិញចឹងក្នុងពេលនេះដែលយើងអាចមានលទ្ធភាពផ្ដល់អធិវិញបាននៅក្នុងករណីដែលការរួមរស់គ្នាក្នុងរូបភាពណាមួយដែលមិនស្រកមិនមិនមិនអាចរួមគ្នារួមរស់ជាមួយនឹងគ្នាបានហើយដែលច្បាប់តម្រូវឲ្យស្ត្រីទៅបកគលឲ្យ បរិបវិញជាកាលណាតិចតួចគាត់មានលទ្ធភាពចុះបើសិនជាច្រើនគាត់មិនអាចបកគលឲ្យលោកម៉ាក់ក្នុងការបកគលឲ្យ នេះគឺជាហេតុផលដែលចំណុចទី4ដែលបង្ហាញថាស៊ីកវ៉ាន់តិច វាស្ថិតនៅក្នុងសុណារបស់នប៊ីយើងមូហាម៉ាត់សាឡាមដូចគ្នាដែរហេតុផលទីមួយទៀតគឺថា ក្នុងករណីដែលនិយាយអំញមិញគឺករណីដែលអឺស្រាងចំនួនតិចនេះក៏ត្រូវតែស្ថិតនៅក្នុងអ្វីដែលអ៊ុលម៉ាបានលើកឡើងថាជាការលើកទឹកចិត្តចង់និយាយថាប្រសិនបើដាក់តិចតួចវាស្រួល ហើយអ្នកខ្លះគឺគាត់ប្រកាន់មួយថាប្រសិនបើស្ត្រីដែលជាប្រពន្ធរបស់គាត់នឹងទៀមទីលុយធំពេកហើយក្នុងពេលដែលគាត់លំបាកក្នុងការរកលុយដើម្បីប្រគ្រប់ស៊ីកវិនដើម្បីឲ្យបានគ្រួសារនឹងគេដើម្បីឲ្យបានប្រពន្ធនឹងគេចឹងពេលដែលគាត់ប្រឹងប្រែងរកតម្រាំដល់កម្រិតមួយដែលស្ត្រីទៀមទីហើយវាមានកម្រិតខ្ពស់នោះពេលដែលរៀបការហើយមនុស្សមានចិត្តមួយផ្សេងមានន័យថាគិតឡើងរហូតដល់ថា ការរៀបការចំណាយច្រើនអញ្ចឹងអាចថាទឹកចិត្តក្នុងចិត្តរបស់គាត់នេះទោះបីជាស្រឡាញ់ប្រពន្ធរបស់គាត់ជាណាក៏ដោយវាអាចទៅជារឿងមួយថ្ងៃណាមួយដែលគាត់មានបញ្ហាឬក៏ពាក្យសម្ដីទំឡើងហ្នឹងអាចតែគាត់យកទាញយកហេតុផលដើម្បីប្រក្រាបទៅលើប្រពន្ធរបស់គាត់ក្នុងន័យថាគាត់ធ្លាប់គុំគុំគួនទៅលើការនយោបាយគឺក៏មិនគាត់ខ្ពស់នេះជាជាការលើកឡើងរបស់សាសនាវិទូអ៊ីស្លាមផងដែរអញ្ចឹងការសម្រួលស៊ីកវិនឲ្យទៀតវាស្ថិតនៅក្នុងសុណារបស់នប៊ីយើងមូហាម៉ាត់សឡាម ដែលគួរតែពិចារណាព្រោះដើម្បីបានការរៀបអភិវិភាមួយ ហើយស្របច្បាប់ហើយច្រើនចំនួនច្រើននោះគឺក៏បីពុកម្ដាយរបស់ខាងស្រីដែលជាអាណាព្យាបាលក៏ដូចជាសមីក្នុងខាងស្រីគឺអាចតែសម្រួលទៅលើស៊ីកវិនព្រោះព្រោះវាមិនមែនជាអ្វីមួយដែលដើម្បីថាតាមរយៈការរៀបអភិវិភានេះហាក់បីដូចជារូបភាពមួយនៃការទិញលុះទៅលើកូនស្រីរបស់ខ្លួន ឬក៏សមត្ថភាពខ្លួនស្រីខ្លួនកូនស្រីរបស់ខ្លួននោះឯងដែលគិតថាវាជាតម្លៃមួយដែលចាំបាច់ទៅទៀមទីឲ្យទៅតាមកម្រិតឲ្យតាមអ្វីដែលគាត់ចង់យើងវាជាការគិតគូរបញ្ហានេះហើយក៏ប៉ុន្តែយើងគួរតែសម្រួលចំណុចណាមួយព្រោះប្រសិនបើយើងពិតជាស្រឡាញ់គ្នាដើម្បីចង់បានគ្នាធ្វើជាអនាគតចង់បានគ្រួសារមួយប្រកបដោយសុភមង្គលស្របតាមច្បាប់សាសនាឥស្លាមគឺចំណុចនៃការបង្កើនសិកវិននេះមិនមែនជា ស្ថិតនៅក្នុងសុណាស់របស់នប៊ីយើងមូហាម៉ាត់សាឡាមទេតើតើនឹងបញ្ហាស៊ីកវ៉ាន់នេះដែរសួរថាតើចាំបាច់ត្រូវតែរំលឹកចំនួនស៊ីកវ៉ាន់ប្រភេទស៊ីកវ៉ាន់នេះក្នុងពេលដែលអកតនិកាដែរក៏អត់ក្នុងពេលដែលអ៊ីយ៉ាប់កបូលមានការលើកឡើងរបស់អូឡាម៉ាថា ក្នុងករណីដែលมันមានបញ្ហាទេគឺត្រូវតែរំលឹកចំនួនស៊ីកវ៉ាន់ ប្រភេទស៊ីកវិនឲ្យបានច្បាស់ក្នុងពេលដែលអកតវិកាសជាយក6នេះឯងដើម្បីអីដើម្បីឲ្យអ្នកដែលចូលរួមដែលក្នុងនោះសំខាន់បំផុតគឺសាក្សីទាំងពីរវលីហើយនឹងសម័យខ្លួនកូនប្រុសដឹងច្បាស់ថាខ្លួនត្រូវផ្ដល់សេចក្ដីវិនប្រមាណទៅឲ្យប្រពន្ធរបស់ខ្លួនមានន័យថាក្នុងមជ្ឈលិសនេះគឺបានទទួលដឹងទាំងអស់ដល់ពេលមានបញ្ហាមជ្ឈលិសនោះហើយគឺជាសាក្សីជាសាក្សីអញ្ចឹងមានន័យថាយើងត្រូវរំលឹកឲ្យបានច្បាស់អំពី ប្រភេទស៊ីកវិនចំនួនឲ្យបានច្បាស់តែមានការលើកឡើងរបស់សាសនាវិទូអ៊ីស្លាមថាប្រប្រសិនបើក្នុងភូមិស្រុកនោះជាទម្លាប់របស់ពួកគាត់គឺមិនរំលឹកទេស៊ីកវិនព្រោះដើម្បីអីដើម្បីជៀសវាងក្នុងការយល់ឃើញថា វាហាក់បីដូចជាលក់កូនស្រីក្នុងតម្លៃនឹងស៊ីកវិននឹងឯងអានេះប្រសិនបើមនុស្សនឹងយល់ឃើញដូច្នេះគាត់ថានឹងមិនបាច់រំលឹកអំពីស៊ីកវិនក៏បានដែរប៉ុន្តែ អ្នកដែលត្រូវដឹងច្បាស់ទី1សម័យខ្លួនខាងប្រុសទី2សាក់សីទាំងពីរត្រូវដឹងច្បាស់ហើយនឹងវលីមានអ្នកត្រូវដឹងអ្នកទាំង3សមត្ថភាពនេះដឹងថាស៊ីកវិនដែលត្រូវឲ្យទៅកូនសីរបស់គាត់ប្រមាណហើយសម័យខ្លួនខាងប្រុសទទួលយល់ព្រមហើយសាក់សីទាំងពីរដឹងក្រៅពីនោះគឺមិនបាច់ដឹងក៏បានដែរអញ្ចឹងមានន័យថាបើសមាសភាពទាំង3នេះបានដឹងហើយមិនបាច់រំលឹកក៏បានដែរបើក្នុងករណីដែរបើការរំលឹកនោះវានាំឲ្យគឺថ្នាក់កើតឡើងធំជាងនេះ នេះជាការលើកឡើងរបស់សាសនាវិទ្យាឥស្លាមហើយដែលយើងសង្កេតឃើញនៅពេលបច្ចុប្បន្ននេះវាអាចថាបើសិនជាមិនរំលឹកប្រសាមូលហេតុអ្នកខ្លះក៏យកការប្រៀបធៀបនេះជាអ្វីដែលជាដំណើរដើរទៅខុសរបស់អ្នកអ៊ីស្លាមរបស់យើងមួយចំនួនក៏យកការប្រៀបធៀបឧទាហរណ៍ថាបើដឹងថាកូនបកុលកនេះគាត់ការកូនចៅរបស់គាត់ប៉ុន្តែស៊ីកវិនគាត់យកប៉ុណ្នេះឧទាហរណ៍ចំនួនតិច ហើយដល់លោកមានសមាជិកផ្សេងទៀតកូនស្រីផ្សេងទៀតដែលការដែរហើយយកស៊ីកវ័នច្រើនដល់អញ្ចឹងមានការប្រៀបធៀបអ្នកខ្លះរហូតដល់ប្រៀបធៀបវាថារវល់នឹងអាឈ្នានេះណារហូតដល់ប៉ុណ្ណឹងរហូតដល់ខាងកូនប៉ុណ្ណឹងដែរហើយយកស៊ីកវ័នប៉ុណ្ណឹងហើយដល់កូនគេនេះប៉ុណ្ណឹងសោះហើយគេស៊ីយកស៊ីកវ័នច្រើនអីក៏អន់មែនវាគេថាភាសាភាសាសិផាត់មួយសិផាត់ដែលដែលនាំឲ្យប្រេះឆាដែលនាំឲ្យឌូសើណាគឺវាកាត់ឡើងចឹងហើយ ចឹងក្នុងករណីហ្នឹងបើសិនជាមិនរំលឹកគឺប្រសើរពីព្រោះបើលោកវិធានដល់ការប្រឡងប្រជែងគ្នាឬក៏កាលាយកឈ្នះយកចាញ់គ្នាជួនកាលសម័យខ្លួនទាំងពីរទាំងបីគ្រួសារមិនដឹងរឿងផងប៉ុន្តែអ្នកដតីជាអ្នកដែលបង្កនៅការបន្តបង្អាប់គ្នាមាត់មួយពីមាត់មួយទៅចឹងវាពិតណាស់កើតឡើងចឹងបើជាការប្រសាបើក្នុងករណីដែលយើងឃើញថាស្ថានភាពមនុស្សនៅវិធានដល់ដំណាក់កាលនេះគួរតែកុំរំលឹកដោយអ្វីដែលអូឡម៉ាបានលើកឡើងបើវាពិតណាស់ធំគឺកុំរំលឹកអី អានេះមួយជាការមួយដែលប្រសើរពីព្រោះថាប្រសិនបើយើងរំលឹកមានន័យថាវាទៅជារឿងមួយវេទនាធំពួកអ្នកដែលដើរគឺបំផ្លើសការពិតឬក៏ចាប់ពីពាក្យមួយទៅពាក្យមួយនេះគឺគាត់អត់ខ្វល់ពីការទុសាគាត់អត់ខ្វល់ពីការទុសាទេចំណុចមួយទៀតដែលអលម៉ាបានលើកឡើងជុំវិញបញ្ហាការដាក់ប្រាក់ស៊ីតវ៉ាន់នេះប្រសិនបើក្នុងករណីដែលប្រាក់ស៊ីកវិននោះជាយើងថាជាទម្លាប់របស់យើងដាក់ជាមាសចំនួនប៉ុន្មានឲ្យច្បាស់ចំនួនប៉ុណ្ណឹង ឬក៏របស់អ្វីមួយផ្សេងពីមាសឬក៏ជាប្រាក់ឬក៏ជាលុយហើយអានឲ្យច្បាស់ចំនួនប៉ុណ្ណឹងព្រោះដើម្បីអីដើម្បីជាសាក្សីនៅក្នុងមជ្ឈលិសជាសាក្សីហើយកុំប្រើភាសាណាមួយដែលមុបហឹមមានន័យថាអត់ច្បាស់អត់ច្បាស់នឹងឧទាហរណ៍ថាយើងសង្កេតឃើញថាបងប្អូនរបស់យើងមួយចំនួនគឺគាត់ប្រុងប្រយ័ត្នពេកដល់ប្រុងប្រយ័ត្នពេកវាវារកកន្លែងច្បាស់អត់ឃើញឧទាហរណ៍អ្នកខ្លះគាត់ដាក់ស៊ីកវិន សម្រាប់កូនស្រីរបស់គាត់នេះឬក៏កូនប្រុសដាក់សម្រាប់ប្រពន្ធរបស់គាត់នេះចំនួន 5G ទិញពីផ្សារមកមាន 5G ប៉ុន្តែដល់ទៅពេលមកម៉ោងដែលដាក់ស៊ីវ៉ាន់អានចំនួន 5G នេះគាត់ថាគាត់អត់ហ៊ានអានទេថា 5G គាត់ថាមាសទាំងអស់នេះដោយសារអីគាត់ថាដោយសារក្រៃលោមាសនេះខ្លាំងមកវាខ្វះអាការគិតគូររបស់គាត់នេះគាត់គាត់ភ្លេចគិតគូរថាអ្វីដែលគាត់គិតគូរមកជ្រុងដែរហើយតែកណ្ដាលខ្លាំងវាខ្វះ ដល់ទៅពេលគាត់មកអនុវត្តវាកាន់តែអត់ច្បាស់ទៅទៀតឧទាហរណ៍ដូចនិយាយមិញវិញគាត់ថាមាស 5G គាត់មិនហ៊ានថាមាស 5G ទេគាត់ថាមាសម្ដុំនេះសួរថាភាសាម្ដុំនេះឬក៏មាសទាំងអស់នេះឯណាទៅចំនួនកំណត់ពិតប្រាកដគឺអត់មានទេចុះប្រសិនបើវាមាន បញ្ហាកើតឡើងតើមាសទាំងអស់នេះឬមាសម្ដុំនេះឲ្យតម្លៃប៉ុន្មានអត់បានទេកន្លែងនេះគ្មានគ្មានមូលដ្ឋានពិតប្រាកដទេបើចំនួនចំនួនពិតប្រាកដអញ្ចឹងឧទាហរណ៍ថា បើសិនជាគាត់ទិញពីអ្នកដែលលក់នឹងចំនួន 5G យើងថា 5G ទៅហើយចុះបើសិនជាហ្នឹងចុះបើថ្លឹងខ្វះអាហ្នឹងអ្នកដែលថ្លឹងខ្វះគឺទទួលខុសត្រូវប៉ុន្តែយើងពិតប្រកបនៅពេលនេះគឺ 5G ចំនួន 5G នេះជាចំនួនមួយកំណត់ច្បាស់ទាំងអស់គ្នាទទួលស្គាល់ថា 5G ហ្នឹងប៉ុន្មានដែលឡែកបើសិនជាយើងអត់ថាវិសេសទេយើងថាមាសទាំងអស់នេះឬក៏មាសម្ដុំនេះមានន័យថាប៉ុន្មានម្ដុំនេះចុះបើសិនជាថ្ងៃក្រោយកើតឡើងនៅបញ្ហាដូចលើកឡើងដើមថា ការរស់នៅមិនត្រូវនេះត្រូវខាងស្រីប្រគល់ស៊ីកវិនទៅឲ្យវិញពាក់កណ្ដាលឬក៏ស៊ីកវិនទាំងអស់ទៅឲ្យវិញឬក៏ថែមលើស៊ីកវិនទៀតសួរថាមាសទាំងអស់នេះប៉ុន្មានចុះបើខាងប្រុសក៏ទៀមទាមកថា 5G សោះគាត់ហ៊ានថាគាត់ថាទាំងអស់នេះគាត់ទៀមទាមកសម្លឹងនៅណាមួយជាជាគេហៅថាជាសាក់សីដែលមាសទាំងអស់នេះមិនមិនថាមិនដលឹងពីព្រោះគាត់អាអាថាមិនដលឹងឬក៏ថា2ដលឹងមិនថាមាសទាំងអស់នេះឲ្យប្រមាណយកប៉ុណ្្នឹងដែរអត់ទេ ចឹងនេះគឺជាបញ្ហាមួយដែលមុបហាមានអត់ច្បាស់ចឹងអ៊ីស្លាមមូលម៉ាម៉ាលើកឡើងថាឲ្យច្បាស់ប្រសិនបើណៃថាចំនួនប្រមាណថាឲ្យច្បាស់របស់អ្វីទៅថារបស់នោះអានឹងបានហៅថាការកំណត់ស៊ីកវិនមួយដើម្បីឲ្យមនុស្សទាំងអស់ដែលចូលរួមធ្វើពេលដែលអ៊ីយ៉ាប់កវុលធ្វើជាសាក្សីផងបើសិនជាក្នុងករណីដែលយើងមិនអានអានេះជារឿងមួយផ្សេងក៏ប៉ុន្តែត្រូវតែសមាជិកភាពទាំង3នេះដូចជាប្រាប់ខាងដើមត្រូវតែដឹងចំនួនពិតប្រាកដមិនអាចចំនួនមួយមិនប្រាកដបានទេនេះគឺ ជាមសអាឡាមួយដែលតកតួនឹងបញ្ហាស៊ីកវ៉ាន់ហើយយើងនឹងលើកបន្តតាមអ្វីដែលអ៊ូឡាម៉ាបានលើកឡើងដើម្បីអីដើម្បីបញ្ជាក់ថាតើច្បាប់បានចែងដូចម្តេចតកតួនឹងបញ្ហាស៊ីកវ៉ាន់នេះអ៊ីនសាអល់ឡោះយើងនឹងលើកយកហើយក្រៅពីមាសនិងប្រាក់ឬក៏ក្រៅពីលុយតើយើងអាចយកអ្វីមួយសម្រាប់ធ្វើជាស៊ីកវ៉ាន់បានដែរឬក៏អត់ هذا وصلى نبينا محمد وعلى آله وصحبه أجمعين السلام عليكم ورحمة الله تعالى وبركاته